របស់កាយគ្រប់ជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាសួស្តីមិត្តសិស្សានុសិស្សដែលមានបំណងស្វែងរកការងារថ្ងៃនេះ admin សូមណែនាំនៅឱកាសការងារផ្នែកខាង assistant HR and admin ដែលទទួលបានប្រាក់ខែចាប់ពី200ដុល្លាររហូតដល់250ដុល្លារដែលលក្ខខណ្ឌការងារដែលក្រុមហ៊ុននឹងផ្ដល់ជូនមានដូចជាត្រូវការជា នារីទី2អាយុចាប់ពី18ឆ្នាំឡើងទៅទី3មានភាពស្មោះត្រង់រួសរាយរាក់ទាក់អត់ធ្មត់និងការតស៊ូព្យាយាម ទី4មានបបិសោតកាន់តែល្អទី5ធ្វើការងារពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសៅរ៍មួយព្រឹកពីម៉ោង8ព្រឹករហូតដល់ម៉ោង5ល្ងាចការងារសាក់លបងរយៈពេល3ខែ បើសិនជាពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍អាចផ្ញើស្គីបានតាមរយៈលេខ Telegram 081 45 8704ឬក៏លេខមួយខ្សែទៀត012 712502ឬក៏ពុកម៉ែបងប្អូនចង់ដឹងព័ត៌មានលម្អិតបន្ថែមក៏អាចទំនាក់ទំនងបានតាមរយៈលេខទូរស័ព្ទ081 45 87 04ឬក៏លេខមួយខ្សែទៀត012 71 25 05អញ្ចឹងគណៈពេលនេះ admin សូមឲ្យពុកម៉ែបងប្អូនជួយ like and share និង subscribe ប្រភពនៃការងារដើម្បីទទួលបានឱកាសការងារថ្មីថ្មីមុនគេដែល admin នឹងផុសជាប្រចាំថ្ងៃ អញ្ចឹងគណៈពេលនេះអេដមីនសូមអរគុណសូមគ្រប់លា